អូខេសួស្តីទាំងអស់គ្នានឹងថ្ងៃនេះយើងមកធ្វើការ review Hero នៅនគរ Origin អ្នកទាំងអស់គ្នាគឺជានគរមួយដែលខ្ញុំមិនសូវបាន review អូខេអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះជួបជាមួយខ្ញុំទៀតហើយ Razer Gaming អូខេថ្ងៃនេះយើងធ្វើការ review Hero SM នៅនគរ Origin ហ្នឹងហើយហើយ Hero នេះយើង ធ្វើការដាក់លក់នៅ ក្នុងតម្លៃត្រឹមតែ130ដុល្លារតែប៉ុណ្ណោះអញ្ចឹងតម្លៃ130នេះបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អី អូខេអ្នកទាំងអស់នេះអាចធ្វើការឆាតមកក្នុង page Razer ដើម្បីធ្វើការទិញនៅ Hero នេះណាហ្នឹងហើយមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់ដែរចំពោះអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំជួយ review Hero អ្នកទាំងអស់គ្នាជួយគ្រប់លក្ខខណ្ឌខ្ញុំ3ផងរឿងទី1ជួយផ្ញើ account និង password ដោយមិនចាំបាច់ផ្ញើ file team ទេរឿងទី2ជួយដាក់តម្លៃ Hero ឲ្យសមស្របជាមួយនឹង item ដែលកំពុងតែពាក់រឿងទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ Hero មួយហ្នឹង អញ្ចឹងគ្រប់លក្ខខណ្ឌតែ3ហ្នឹងទេខ្ញុំនឹងធ្វើការ review ឲ្យអ្នកទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅមើលទាំងអស់គ្នាណាតា hero ដែលមានតម្លៃ130ដុល្លារហ្នឹងពាក់ item មួយខ្លះអូខេ let's go អូខេអ្នកទាំងអស់គ្នានេះគឺជា hero តម្លៃ130អញ្ចឹងនៅពេលអ្នកទាំងអស់ទិញទៅនឹងទទួលបាន item មួយតួ hero នេះតាមម្ដងណាហ្នឹងហើយអូខេតម្លៃ hero នេះធូរថ្លៃមែនតើអ្នកទាំងអស់គ្នាអូខេ hero នេះគឺគាត់ពាក់ក្បាល HS បូក13 អាវ xs បូក13ខោ xs បូក13អញ្ចឹង hero នេះគឺបាន a ក្បាលខោគឺបូក13មួយឈុតតែម្ដង m មែនទេអ្នកទាំងអស់គ្នាណាអូខេចំពោះ chat គឺគាត់ប្រើ chat sky nin chat នេះគឺជា chat ថ្មីអ្នកទាំងអស់គ្នា m មែនទេហ្នឹងហើយគាត់ប្រើមួយគូតែម្ដង chat នេះបើ upgrade ខ្លួនឯងនេះខ្ទង់ពាន់ហើយអ្នកទាំងអស់គ្នាមួយគូនេះមិនថោកទេហ្នឹងហើយអញ្ចឹង chat នេះប្រើវាមួយគូណា វាទទួលបាន all 30 cut speed 20% ហើយក៏ពីប៉ាក់គឺ16%អញ្ចឹង chat នេះគឺប្រភេទ chat INT និង VIT បូកជាមួយនឹងឈាម20%ទៀតអាក្រោមនេះ INT AGI បូកជាមួយនឹងឈាម20%ដូចគ្នាអ្នកនរអូកប់តែម្ដង chat មួយគូនេះ M អូខេចំពោះដៃគឺប្រភេទដៃសាន់នីបូក15កប់ហើយហេរ៉ូនេះនិយាយទៅទិញទៅនឹងតលេងតែម្ដងអ្នកនរអូខេអ្នកទាំងអស់គ្នាចំពោះ clock គឺគាត់ប្រើ clock លម្អ85 ដែលវាតម្លើង strength 9 INT 15 VIT 11 AGI 12រួមជាមួយនឹង OBI 10អូខេក្លឹកក្រោមគឺ strength 9 INT 14 VIT 10 AGI 13រួមជាមួយនឹង OBS 13ចែកនេះនៅពេលដែលយើងប្រើវាមួយគូវាទទួលបានឈាមរួមជាមួយនឹង MP គឺ15%បើយើងនិយាយអាម៉ាត់អសុស្ដាប់ទៅអានុភាពវាស្មើនឹង clock goal ហ្នឹងហើយតែខ្ញុំហៅ chat chat ច្រឡំជាប់មកតែ chat តែមកអូខេសៀវភៅនេះគឺ3 page 10 level ភាគរយទី1 30ភាគរយទី2អឺ86ភាគរយទី3 76រួមជាមួយ នឹង ភាគរយទី4គឺ92%អាជីលមូន10 level បបក្បាលរបស់3អាលរបស់3ខោក៏របស់3 អូខេចំពោះ file element គឺជាប្រភេទ file element ល្បាយ5ដែលវាតម្លើង attach 120 IT 35 OBS 35 image 70រួមជាមួយនឹង R 15អូខេអ្នកទាំងអស់នេះ hero មាន rate 35253 rate ប៉ប៉ែត16279 item បន្តបន្សំនៅក្នុង hero អ្នកទាំងអស់នេះអាច មើលបានគឺមានសៀវភៅ Golden Cicada ក្បាល wallet សៀវភៅរៀបប្រែទៅលើអាវ at cloud សៀវភៅរៀបប្រែលើអាវុធក្បាលទៀតហើយសម្រាប់ sub energy asura dam search អូខេសៀវភៅ support គឺមួយក៏ play របស់គាត់ហើយអាវបង7ខោបង7អានេះប្រើសម្រាប់ sub energy ព្រោះនេះបូកបានចំនួន energy 1អានេះបូកចំនួនបាន energy 2អញ្ចឹង3ហើយអូមាន return ទៀតលោកព្រះ អូខេនេះគឺជា chat ដែលគេធ្វើខ្វះ85អឺកៅក្រៅផងអត់មានទេកៅក្រៅមកឆុត2 3 4 5 6 7 8 9 10 11 12ចំ13 14 15 16 17ងាប់8 10ឈុតអ្នកទាំងអស់នេះអើយកប់តែម្ដងអាវក្រៅអូកប់តែនិយាយអាដល់កមហ្មងអូខេហើយចំពោះ item ផ្សេងផ្សេងអានេះគឺជានេះទេ item PVP ទេណាហើយ item ផ្សេងនេះខ្ញុំអត់ចាំបាច់ review ច្រើនទេអានេះមើលខ្លួនឯងបានអឺអានេះតែបានទេណាសានីអូដូរបាន item សានីពីបានមួយអ្នកនរ 208ខ្វះបន្តិចទៀតបានមួយកប់អូខេអាចធ្វើបន្តបន្សំទេមានអានេះមួយអានេះអូខេយាយ hero នេះគឺកប់តែម្ដងអ្នកនរយកទិញយកទៅដឹងតែលេងតែម្ដងណា MM ជា ប្រភេទ hero ស្អាតដែរជាប្រភេទ hero king នៅនគរ origin ដែរតាំងពីមុនហ្នឹងហើយអូខេអ្នកទាំងអស់នេះអញ្ចឹងតម្លៃគឺ130ដុល្លារតម្លៃនេះគឺជាតម្លៃដែរថោកមែនទែនហ្នឹងហើយអញ្ចឹងបើសិនជាករណីអ្នកទាំងអស់នេះស្រឡាញ់អីអូខេកុំភ្លេចឆាតមកក្នុង page Racer ដើម្បី ធ្វើការទិញនៅ hero នេះណា អូខេអរគុណបាយបាយ